អឺរឿងអូឡេបាទរឿងអូឡេមកនិយាយទៅខ្ញុំបាទនិយាយច្រើន បាទតកតងទៅនឹងប្រហែលថ្ងៃមុននេះបាទសម្រាប់លោកអូឡេបាទលោកអូឡេបាទនិយាយទៅគឺអឺដូចបងប្អូនដឹងមករយៈដែលព័ត៌មានអាប់ដេតចុងក្រោយចឹងបាទគឺគាត់សល់មួយហ្គេមទៀតនៅក្នុងដៃបាទក្នុងការជួបជាមួយនឹងមនគ្នាមិនតុនហស្ពើតាមពិតគេគួរតែអឺមិនគួរតែទេបាទថាក្រុមរក្សាវិបាលបាទរបស់មែនយូកំពុងបានប្រជុំបាទថាតើគួរអឺ កំណត់អនាគត បាល់របស់លោកអូឡេត្រឹមរយៈពេលណាប៉ុន្តែដោយសារតែចៃដនបាទគឺមានការអន្តរាគមបាទជាពិសេសពីលោក Sir Alex Ferguson បាទបាទគឺគាត់បានផ្ដល់បាទភាពទុកចិត្តមួយប្រកួតទៀតបាទនៅសប្តាហ៍នេះតែម្ដងបាទនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះដែល Man U ត្រូវជួបជាមួយនឹង Montenegro Hotspur អញ្ចឹងឲ្យកតបកិច្ចបាទទៅលោកអូឡេមួយប្រកួតទៀត បើសិនជាឈ្នះ បាទគឺលោកអូឡេអាចនឹងនៅបន្តតែបើសិនជាចាញ់បាទគឺលោកអូឡេនឹងចប់ហើយបាទនៅក្នុងសប្តាហ៍នេះបាទជា PM ចុងក្រោយរបស់គាត់បើសិនជាចាញ់អញ្ចឹងកន្លែងនេះបាទយើងតាក់ទៅរឿងគ្រូបុកថ្មីបាទលោកអនតូនីអូកុងតេគាត់បានបង្ហាញតម្រុយថាគាត់ស្រឡាញ់ការងារនៅអូត្រាហ្វតហើយបាទគាត់ស្រឡាញ់តួនាទីជាគ្រូបង្វឹកបាទនៅអូត្រាហ្វតបាទជាពិសេសគឺបិសាយក្រហមនឹងហើយ អឺគាត់ចង់មកដឹកនាំបាទប៉ុន្តែគាត់មានលក្ខខណ្ឌរៀងសំញាំបន្តិចបាទក្នុងការចរចាជាមួយនឹង Man U ហើយអ្វីដែលកាន់តែក្តៅទៀតគឺការប្រើប្រាស់កីឡាករមួយចំនួនដែលលោកកុងតេបង្ហាញហ៊ីនមកថាកីឡាករមួយចំនួនគឺគាត់បានដាក់ក្រៅការប្រើប្រាស់របស់គាត់ដូចជាលូកសដែលធ្វើឲ្យប្រិមិត្ត Man U រៀងមានការប្រតិកម្មបន្តិចបាទ ដែលគាត់ប្រើ electronic តែបើការប្រើជា pop bar ដូចជាកាវ៉ានីដូចអីហ្នឹងគឺប្រិមិត្ត menu ស្រឡាញ់ពេញចិត្តស្ដោកតែអន់ចិត្តរឿងការដាក់ luxor បំរុងតិចបាទដែលប្រើ electronic ហើយនឹងរឿងមួយទៀតបាទគឺជារឿងដែលมันធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្របាទគ្រូបង្វឹករបស់លោកកុងទេ គឺគាត់អត់ដែរដឹកនាំក្រុមណា ពាក់កណ្ដាលផ្លូវទេបានន័យថាបើទៅទៅពេលចាប់ដើមបាទបាទចេញហើយចូលដឹកនាំកណ្ដាលផ្លូវគឺលោកអូឡេអត់ធ្លាប់ទេអញ្ចឹងបើសិនជាគាត់មក menu នៅក្នុងពេលនេះ បានន័យថាវាជាលើកទី1នៅក្នុងអាជីពរបស់លោកកងតេក្នុងនាមជាគ្រូបង្វឹកដែលដឹកនាំក្រុមពាក់កណ្ដាលផ្លូវបាទអញ្ចឹងវារឿងមានរឿងមួយនេះដែរបាទសម្រាប់លោកកងតេហើយបើរឿងលោកអូឡេមួយទៀតការចាក់ចេញរបស់គាត់ឬក៏មិនចាក់ចេញបានន័យថាបើសិនជាគេថានៅដោយឈ្មោះល្អគាត់នៅតែជា legendary ដែលមានគេឈ្មោះបាទឲ្យ Man U តែបើសិនជាដឹកនាំចាញ់ចាញ់ចាញ់ចាញ់ចាញ់រហូតដល់គេបញ្ចប់អាជីពរបស់គាត់ឬក៏ដេញចោលបាទបានន័យថាអឺ ការនៅលេងជា legend ក្រោយពេលដឹកនាំគ្រូបើគឺគាត់ធ្លាក់គុណភាពបាទគេថាมันមានអ្វីសោះបាទគេថាអាក្រក់មើលមែនតើណាបាទអញ្ចឹងលោកអូឡេនេះហើយ បាទដែលចំណុចនេះហើយដែលប្រិមិត្ត Man U ចង់ឲ្យគាត់ពិចារណាតែមានប្រិមិត្តបាននៅ fan អង់គ្លេសជាច្រើនបាទក៏គាត់បានចេញមតិមកដែរថាលោកអូឡេគឺគាត់រៀងរឹងក្បាលបន្តិចរឹងក្បាលត្រង់ប្រព័ន្ធលេងបាទដែលគាត់រឹងរូសបាទមិនព្រម ស្ដាប់តាមការណែនាំរបស់អឺ ជាពិសេសមិត្តភ័ក្តិគាត់ដូច post goal ដូចអីដូចអ្នកវិភាគមួយចំនួនដែលថាអូឡេគឺគាត់ចូលចិត្តប្រើក្បួន4231បាទដែលវាជាមិនក្បួនមិនជោគជ័យប្រើមិនត្រូវជាមួយនឹងកីឡាករទី2បាទគឺគាត់ចូលចិត្តប្រើប្រាស់តំបន់កណ្ដាលខុសគោដៅបាទអញ្ចឹង fan ឬអង់គ្លេសគឺចាត់ទុកលោកអូឡេគឺគាត់អឺมันมันมันគេថាគាត់មានគោចំហខ្លួនឯងខ្លាំងពេកมันបត់បែននឹងទទួលដំបូងមានពីអឺ legend បាទរបស់ Man U អញ្ចឹងធ្វើឲ្យប្រិមិត្ត Man U ដែលនៅអង់គ្លេសនៅអឺរ៉ុបនៅអីហ្នឹងគឺមានការមិនពេញចិត្តត្រង់នេះដែរបាទលោកបណ្ដរុំតាមពិតទៅជំនួបជាមួយ Man U និង Spurs សប្ដាហ៍នេះមិនមែនជាជំនួបចុងក្រោយរបស់ Ole ទេបើតាមព័ត៌មានបន្ថែមលើនេះមកគឺអាចនឹងគេឲ្យលោកអូលេដឹកនាំមួយរយៈទៀតប្រសិនបើមិនជោគជ័យបាទអញ្ចឹងទៀតបាទមូលហេតុអ្វីដែលដែលដែលសារព័ត៌មានជាច្រើនបានសរសេរអាប់ដេតបែបនេះគឺទី1នៅពេលដែល Man U ត្រូវបដូរក្បាលម៉ាស៊ីនបាទរាល់អ្នកដែលពាក់ព័ន្ធជាមួយនឹងលោកអូឡេក៏ត្រូវបានដកចេញទៅតាមនឹងដែរបាទបាទអញ្ចឹងធ្វើឲ្យលោកកុងតេនឹងត្រូវរៀបអឺគេហៅថារចនាសម្ព័ន្ធថ្មីរបស់គាត់ចូលវិញអញ្ចឹងមានភាពរញ៉េរញ៉ៃមែនទែនបាទព្រោះថានេះមិនទាន់ដល់ពាក់កណ្ដាលតារាងស្រួលបួមផងទៅតែ 1ភាគ3ទៀតបាទទៅតែ1ភាគ3 1ភាគ4ទេនៅក្នុងរដូវកាលនេះអញ្ចឹងធ្វើឲ្យអ្វីអ្វីអាចនឹងបត់បែនមិនតាន់បាទបាទអញ្ចឹងក៏យោងទៅតាមសារព័ត៌មានជាច្រើនពិសេសគឺលោកអឺ Fabrizio Romano ហ្នឹងគាត់បានសរសេរថាលោកអូឡេនឹងអាចមានឱកាសដឹកនាំ Man U ប្រហែលប្រកួតទៀតបាទដោយដោយក្នុងនោះបាទគឺ Man U បាទត្រូវជួបជាមួយនឹងក្រុមខ្លាំងបាទសប្តាហ៍នេះត្រូវជួបជាមួយនឹង Spur បាទហើយពាក់កណ្ដាលរដូវកាល ពាក់កណ្ដាលពាក់កណ្ដាលសប្ដាហ៍គឺត្រូវទៅជួបជាមួយអាតឡង់តាជើងទី2នៃការប្រកួត Champions League ដែលតែជុំទី4វគ្គជម្រុះសន្សំបន្ទុកហើយនៅសប្ដាហ៍ទី11ត្រូវជួបជាមួយនឹង Manchester City បានហើយនៅសប្ដាហ៍ទី12ត្រូវជួបជាមួយនឹង Watford វគ្គកណ្ដាលរដូវវគ្គកណ្ដាលសប្ដាហ៍ទី12ហ្នឹងត្រូវលេងជាមួយនឹង Villarreal Champions ហើយបន្ទាប់មកសប្តាហ៍ទី12ជួបជាមួយនឹង Chelsea សប្តាហ៍ទី13ជួបជាមួយនឹង Arsenal ហ្នឹងតំណឹងអាចនឹងដឹង ច្បាស់100%តែម្ដងទៅស្ទើរទៅ Watford មួយទេបាទក្រៅស្ទើរទៅ Watford មួយទេយូត្រូវជួបកាឡូធ្ងន់បាទអញ្ចឹងអានេះហើយបាទដែលដែលដែលធ្វើឲ្យអនាគតរបស់លោកអូលេនឹងកាន់តែគេថាពិបាកក្នុងការដឹកនាំបន្តទៀតតែសំខាន់បើសម្រាប់ប្រិមិត្តជាច្រើនគាត់គិតដែរថាបើសិនជាទុកពេលអូម៉ារ៉ាបើឈ្នះវាមិនអីទេបើចាញ់ខាត់3ពង3ពងបើនិយាយទៅគឺជាអាយុដង្ហើមនៅត្រូវលើកំពូលតារាងបាទនេះតាមប្រភពរបស់សារព័ត៌មាន Alfredo Polo 5ដុល្លារបាទនៅឯបរទេសនៅឯប្រទេសស្ប៉ាញណាបាទគាត់ថានៅក្នុងនោះលោកកុងទេគាត់អត់ស្រឡាញ់លោកសទេដោយលោកលោកម៉ាត់អញ្ចឹងគឺគាត់ស្រឡាញ់តេលេសអាឡិចតេលេសបាទនៅក្នុងនោះមនុស្សដែលគាត់បានបង្ហើបប្រាប់អ្នកសារព័ត៌មានដូចជាគាត់សប្បាយចិត្តក្នុងការដឹកនាំជាមួយរ៉ូណាល់ដូផុកបាវ៉ារ៉ាន់តេលេសបាទប្រូណូហ្វ័រណាន់ដេសម៉ាសាល់វិញបាទម៉ាសាល់សេនឈូគ្រីនវូដនិងរ៉ាស្ពតបាទ តែមានកីឡាករពីររូបដែរដែលគាត់បាននិយាយថាផុកបាបើសិនជាលោកអូឡេនៅគឺគាត់នឹងចេញនៅដំណាច់ពាក់ដារដូវកាលបាទនេះផុកបាវ៉ាន់ដឺបែកគាត់បាននិយាយប្រាប់សារព័ត៌មានហើយ គាត់នឹងមិនបន្តកងត្រាជាមួយនឹង Man U ទេប្រសិនបើលោកក្រោមការដឹកនាំដៃលោកអូឡេបាទអញ្ចឹង Man U ក៏ឆ្លើយតបទៅនឹងប្រតិកម្មផុកបាវិញដែរមិនឆ្លើយតបភ្លាមភ្លាមទេពី3ថ្ងៃពី3ថ្ងៃក្រោយមកបាទសារសារនៅក្នុងនោះប្រភពដែលគេស្និទ្ធស្នាលជាមួយនឹង Man U ក៏គេបានចុះផ្សាយថា Man U ត្រៀមចិត្តក្នុងការបាត់បង់ផុកបា ដែលជាកីឡាករគ្មានតម្លៃខ្លួនទៅឲ្យគ្រប់ផ្សេងនៅនៅខាងក្រោយគេត្រៀមធ្វើចិនអញ្ចឹងគេថាប្រសិនបើផកបាមិនមិនព្រមបន្តកងត្រាមិនព្រមទទួលថ្លៃបញ្ចាក់សម្បត្តិប្រចាំសប្តាហ៍ដែលមិនយូរឲ្យលើកឡើងខ្ពស់ជាងមុនផកបាក៏ចង់ទាមទារ40ម៉ឺនផោនក្នុងមួយសប្តាហ៍មិនយូរគេអឺអាហើយតែផកបាបែរជាគេហៅថាទីតើជាមួយនឹងភ្នាក់ងាររបស់គាត់វិញ បាទអញ្ចឹងអ្វីអ្វីគឺយើងចាំអត់មើលជាបន្តទៀតអឺ ជាទូទៅពុកបាក៏ទៀមទាខ្ពស់ហើយប្រសិនបើពុកបាគាត់ដាច់កុងត្រាមែនណាដោយគ្មានតម្លៃខ្លួនមែនណាអ្នកខាតធ្ងន់ជាងគេមែនយូទី2តើក្លឹបណាដែលហ៊ានឲ្យផុកបាលើនឹងមានតែ Real Madrid PSG អីទេដែលអាចហ៊ានចាយអី40ម៉ឺនផោនក្នុងមួយសប្តាហ៍760ម៉ឺនដុល្លារលោកនោះបាទហើយក៏ក៏នេះក៏ជាប្រាក់ខែប្រចាំសប្តាហ៍ហៅប្រាក់ប្រចាំសប្តាហ៍ច្រើនជាងគេដេកេតំបាន35ម៉ឺនណាបាទបាទអញ្ចឹងវ៉ាន់ដបេក កំពុងតែប្រតិកម្មក៏សួរទៅកាន់ក្រមប្រឹក្សាភិបាលរបស់ក្រមបិសាចក្រហមឲ្យឲ្យកាន់តែច្បាស់តើអនាគតរបស់គាត់នឹងមិនដែរជាមួយនឹងអារិចបាលីឥឡូវអ្នកទាំងពីរបានសរសើរដៃគ្នានឹងទៅសួរជាមួយនឹងគ្នាហ្នឹងតើវាសនាគាត់ពីរនាក់មិនបាត់លេងឬក៏មិនបាន បើថាមិនបានទេបៃលីគាត់ទៅអេស្ប៉ាញគាត់ទៅក្លឹបចាស់គាត់វិញបាទវ៉ាន់ដបេកគាត់អាចទៅធ្វើទៅក្លឹបចាស់គាត់វិញឬក៏ទៅអេវ៉ាតុនទៅញូកាសលដែលសារព័ត៌មានជាច្រើនបានចុះផ្សាយថាក្លឹបទាំងពីរហ្នឹងក៏ចង់បានដែរបាទនេះគឺតាក់ទងទៅនឹងក្រុមទាំងពីរហ្នឹងហើយហើយក្នុងនោះឃើញបងប្អូនយើងជាច្រើនបាទគាត់ខមមិនឲ្យយើងនិយាយអំពីគុណខ្មែរយើងនិយាយអំពីបាទច្រើនពេកហ្នឹងនឹងនឹងថាមួយណាបាទព្រោះថាគុណខ្មែរពួកខ្ញុំទាំងពីរគឺ និយាយខ្លីគុណថា All Star វគ្គ2ហ្នឹងចប់ទៅហើយគឺជោគជ័យបាទគឺគេធ្វើល្អរបស់គេមែនបាទយើងទទួលស្គាល់អំពីថ្មីដៃការរៀបចំអឺលោកសុនហិលិតរួមជាមួយនឹងក្រុមការងារដែលសហការជាមួយនឹងតកតតកគឺជោគជ័យមែនតើបាទហើយយើងមើលយើងយើងមើលខមមិនតិចហីបាទតើបងឥឡូវខ្ញុំសុំមើលខមមិនតព្រោះអូសឡើងលេខកើតហើយតើបងគាត់ថាអូឡេអាចបដូរតម្រង់លេង 4231ទៅតម្រង433ឬក៏343វិញបានទេអត់ទៅអត់រួចទេ33433អាចតែបើ343អត់អាចទេតែតម្រងនេះប្រសិនបើលោកកុងតេមកអាចអាចបាទព្រោះលោកកុងតេគាត់ចេះរៀបយុទ្ធសាស្ត្រគាត់ស្គាល់កីឡាករមែនយូច្បាស់ខ្ញុំជឿថាមូលហេតុអ្វីបានលោកកុងតេស្គាល់កីឡាករមែនយូច្បាស់ព្រោះកាកីឡាករមែនយូដែលបោះបង់ចោលទៅកាន់អ៊ីនទ័រនោះបាទឥឡូវយើងនិយាយដាមៀន ណាមានបាទអឺលូកាគូសាន់ឆេសអាស៊ីយ៉ាងបាទឡាក់នឹងឡាក់បាទគាត់យកទៅឲ្យលើកពាននៅអ៊ីតាលីស៊េរីអេហើយគាត់ធ្វើឲ្យលូកាគូពីក្មេងដែលមែនយូមិនចង់បានមិនមានមិនឲ្យតម្លៃនោះបាទបែរជាលក់ឲ្យ Chelsea តម្លៃយ៉ាងកប់បាទយើងយើងឃើញនេះគឺជារឿងជាក់ស្ដែងមួយបាទដែលដែលលោកកុងតេគាត់ស្គាល់កីឡាករមែនយូអញ្ចឹងមិនគាត់ចេះតែយកមែនយូទោះបីជា Sanchez ថ្លៃ5ប្រចាំសប្តាហ៍តែ យកទៅផងឲ្យមែនយូជួយបងផងចែកគ្នាបងអញ្ចឹងជួយសាន់ឆេសជួយលូកាគូអីអញ្ចឹងអញ្ចឹងគាត់ដឹងខ្ញុំជោគជ័យល្អមែនតើអញ្ចឹងមានន័យថាគាត់ស្គាល់មែនយូច្បាស់ហើយបើគាត់ហ៊ានយកកីឡាករមែនយូប្រហែលអ្នកនឹងទៅជោគជ័យជាមួយនឹងអ៊ីតាលីស៊េរីអេនេះដោយសារតែមូលហេតុអ្វីគាត់ដើរចេញពីអ៊ីនទ័រអ៊ីនទ័រមិនមានចាក់គ្រប់វិស័យលើកពានទៀតទេគឺអ៊ីនធើព្យាយាមលូកកីឡាករកាត់បន្ថយកីឡាករដើម្បី ទប់ទល់ជាមួយនឹងក្លឹបដែលកំពុងតែជួបនឹងការចម្ពាក់បំណុលធនាគារនៅសហរដ្ឋអាមេរិកដែលដែលសន្យាមិនដូចមាត់នោះបាទមួយឆ្នាំតែសងបានប៉ុណ្ណេះតែក្លឹបលើកពានក្លឹបលើកពានមែនតែក្លឹបមិនទទួលបានលុយកម្រៃច្រើនពិសេសដោយសារតែកូវីដអញ្ចឹងមិនមានអ្នកទស្សនាមិនមានអ្នក sponsor មិនមានបាត់ទាត់ទេសចរអញ្ចឹងធ្វើឲ្យ Inter ហ្នឹងម្ចាស់ពីហ៊ុនចិនធំជាងគេហ្នឹងគឺគាត់ ទប់ទល់បំណុលរួចទី1ប្រាក់ប្រចាំសប្តាហ៍របស់កីឡាករអញ្ចឹងអញ្ចឹងគាត់ត្រូវតែតម្រូវលោកកីឡាករមួយចំនួនដើម្បីយកលុយមកជួយក្លឹបកាត់បន្ថយការចំណាយប្រចាំសប្តាហ៍ប្រចាំខែផងបាទនេះជាហេតុធ្វើឲ្យលោកកុងតេគាត់សុខចិត្តដើរចេញដោយគេហៅថាអត់ត្រូវចាក់គុកវិស័យគ្នាជាបន្តទៀតបាទមែនយូដូចគ្នាប្រសិនបើក៏លោកកង់ទេមកមែនយូដូចនឹងអ្វីដែលលោកនរមឡាយនិយាយចង់យំប្រហែលថ្ងៃអាទិត្យនោះបាទនិយាយបែប fan Man U 8ឆ្នាំហើយចង់បានចង់បានពៀនមកតាំងឆ្នាំ2013ណាអ្នកស្លាប់មុនឆ្នាំ2013ហ្នឹងសត្វតែមានសំណាងឃើញទេលោកលោកនយមឡាយបែបហ្នឹងនិយាយបែបហ្នឹងគឺត្រូវ8ឆ្នាំហើយ8ឆ្នាំហើយលោកកុងតេគឺត្រូវជាមួយនឹងចាក់ខុសវិស័យរបស់លោកដូចនឹងលោកចូសេអញ្ចឹងអញ្ចឹងបើចង់បានលោកកុងតេបើមែនយូមិនធ្វើមិនធ្វើដូចឥឡូវខ្ញុំនិយាយមែនណាលោកនរោប្រសិនបើលោកកុងតេគាត់មិនមកមែនយូដោយសារតែមែនយូ ទី1ខ្ញុំជឿថារឿងប្រាក់ខែមួយឆ្នាំ10លានមែនយូលក់តាអើក៏ចំណេញដែរបាទលក់តាអើក៏ចំណេញដែរក៏ក៏បានដែរតែលក្ខខណ្ឌទី2គឺតម្រូវឲ្យមែនយូធ្វើតាមគាត់តកតងទៅនឹងការរៀបកីឡាករនោះប្រសិនបើមែនយូអត់ធ្វើតាមលោកកង់ទេទស្សនិកជន20ឆ្នាំទៀតមែនយូមិនដឹងលើកពៀនបានអត់ផងព្រោះថាមែនយូអត់មានចាក់ខុសវិស័យលើកពៀនប៉ុណ្ណឹងបើគាត់មានចាក់ខុសវិស័យលើកពៀនគឺគាត់ត្រូវយកកីឡាករពង្រឹងដូចជំនាន់គាត់តម្លាក់លោកអូឡេនេះបាទតតែទៅដុតផ្ទះលោកអេដវូដវ៉ាត់ តតែបដកម្មតកោកឡាសឺតតែកម្រាមចេះទៅមានបានទិញកលាករ2 3នាក់មកថែមទៀតនោះបាទអញ្ចឹងបានបានតមកអញ្ចឹងប្រសិនមកលោកកុងតេគាត់អឺមែនយូគាត់គាត់យល់ព្រមជាមួយនឹងសំណើរបស់លោកកុងតេខ្ញុំជឿថានឹងដឹងថាមែនយូចង់បានពៀនហើយមិនអញ្ចឹងប្រិយមិត្តដែលកើតឆ្នាំ2013ចូលដល់នេះ8 4ឆ្នាំថ្លៃមែនយូអាចឃើញបាទអាចឃើញលើកពៀនខ្ញុំតសើបងប្អូនដែលគាត់ទៅចេះគ្រប់គ្រងបាល់ឥឡូវៗដែលគាត់សុខចិត្ត យក Man U ជាក្រុមដែលគាត់គ្រប់គ្រងបាទគាត់អត់ដែរឈ្នះពៀនទៅហើយបាទគាត់ចេះគ្រប់គ្រងបាទតែបើថានិយាយស៊ីនហ្មងបើប្រហែលបងប្អូនឥឡូវគឺគាត់ឃើញបើថាឲ្យ10នាក់គ្រប់គ្រង Man U យ៉ាងច្រើន2នាក់ទេបាទ8នាក់ទៀតអាចនឹងគ្រប់គ្រង Chelsea បាទ Liverpool ឬក៏ Man City នេះយើងនិយាយទៅនៅអង់គ្លេសណាបាទអញ្ចឹងសរសើរពួកគាត់បាទហើយណាមួយក៏អាណិតពួកគាត់ដែរដែលថាតាំងពីគ្រប់គ្រង Man U មក7 8ឆ្នាំមិនដែរឆ្នាំបាទ